បាទហ្នឹងហើយចង់និយាយពីដំភ្លើងបាទដំភ្លើងគេហៅត្រង់ស្វហ្នឹងត្រង់ស្វហើយបើជាទូទៅហ្នឹងគឺយើងស្គាល់តែប្រភេទត្រង់ស្វដូណាត់ណាបងប្អូនអានេះខ្នាត10គីឡូវ៉ាត់បងប្អូនបាទជំរាបសួរជំរាបសួរបងប្អូនជំរាបសួរបាទថ្ងៃនេះបើកវីដេអូបាទហ្នឹងហើយបើកคลิปមកទាំងយប់តែហ្មងបាទបងប្អូនដូចថាវាមិនអស់ចិត្តទេបាទចង់ធ្វើវីដេអូហ្នឹងយូរហើយតែដូចថាវាចេះតែរវល់ពេកបាទថ្ងៃនេះរៀង មិនថ្ងៃទេយប់នឹងបើយប់នឹងសម្រាប់បានមួយផ្លេតអញ្ចឹងទៅយប់ហើយបានបើកបើឃ្លីបនៅប្រហែលជាម៉ោង8យប់ហើយហ្នឹងហើយបើអត់មានអីច្រើនទេចង់មកបង្ហាញ បាទបង្ហាញពីរឿងការរៀប inverter បាទ inverter ខ្នាតនេះគឺខ្ញុំរៀបមកច្រើនគ្រឿងបាទច្រើនគ្រឿងឥឡូវហ្នឹងឥឡូវឧបករណ៍បាទឧបករណ៍ឆែកហ្នឹងគឺ MPVT ហ្នឹងគឺបានមកចូល stock ទៀតហើយ3 4គ្រឿងបាទរៀបរៀងរៀងច្រើនដែរបាទមាន order កំងមកច្រើនហ្នឹងហើយបាទកុំអោយខុសពេលវេលាច្រើនបាទហ្នឹងហើយខ្ញុំ ចូលមកមើលក្នុងនេះតែម្ដងបាទហ្នឹងហើយចង់និយាយពីដំភ្លើងបាទដំភ្លើងគេហៅត្រង់ស្វលហ្នឹងត្រង់ស្វលហើយបើជាទូទៅហ្នឹងគឺយើងស្គាល់តែប្រភេទត្រង់ស្វលដូណាត់ណាបងប្អូនអានេះខ្នាត10គីឡូវ៉ាត់បងប្អូនហ្នឹងហើយ10គីឡូវ៉ាត់ហើយអានេះខ្ញុំកំងបាទកំងកន្លែងក្រុមហ៊ុន គេរួមតែត្រង់ត្មងហើយបើថាយើងទៅទិញទូទៅហ្នឹងគឺប្រភេទ ត្រង់ស្វហ្នឹងគឺជួនកាលយើងអត់ដឹងទេជួនកាលគេរួមមកជាស្ពាន់អីជាលួសដេរ៉ាបាទតែគេជ្រលក់មកពណ៌ក្រហមដូចគ្នានេះខ្ញុំអត់មានថាអ្នកណាទេហ្នឹងហើយតែគឺខ្ញុំកំងមកដោយត្រង់ហ្មងកំងឲ្យគេរៀបឲ្យគេរួមមកហ្មងហើយដែលថាប្រាថ្នា10គីឡូវ៉ាត់ហ្នឹងគឺចង់និយាយថា10គីឡូ10គីឡូវ៉ាត់ហ្នឹងកម្លាំងយកទៅប្រើពេញ10គីឡូបងប្អូនហើយអញ្ចឹងមានន័យថាគេរួមមកគេរួមបន្ថែមលើសពី10គីឡូ បាទអូខេឥឡូវកំពុងតែរៀបបាទគ្រឿងទី3នឹងហើយហើយប្រព័ន្ធដែលថាខ្ញុំរៀបនេះគឺប្រព័ន្ធពេញពេញហ្មង មានប្រព័ន្ធ Auto ATS ដូចខ្ញុំជម្រាបពីខាងវីដេអូវីដេអូខាងលើនោះបាទវីដេអូមុនមុនហ្នឹងគឺគ្រប់ទាំងអស់បាទបងប្អូនគាត់តែយកទៅបញ្ជាប់ខ្សែជាប់អាគុយជាប់សូឡាគឺយើងប្រើបានតែម្ដង បាទហើយគ្រប់យ៉ាងខ្ញុំកំណត់នៅលើអេត្រង់នេះទាំងអស់បងប្អូនខ្ញុំកំណត់ទាំងអស់ បាទនេះជា brand បាទជា brand របស់ខ្ញុំហ្នឹងហើយជាង Win Inverter នឹងឯងហើយខ្ញុំខ្ញុំសរសេរជាអក្សរខ្មែរទៅបាទបិទបើកហ្នឹងហើយមាននុយអីហ្នឹងបាទអូខេហ្នឹងហើយហើយមួយទៀតបាទដូចអានេះដូច inductor បាទ inductor គឺចង់និយាយថាដុំដុំភ្លើងហ្នឹងចង់និយាយថាត្រង់ស្វហ្នឹងគេរៀបមកគឺគេដាក់កតុយហ្នឹងជាជាកតុយត្រីមែនទេបងប្អូនកតុយត្រីប្រភេទនេះហ្នឹងហើយ ព្រោះគេអត់មានភ្ជាប់ជាមួយ inductor ឲ្យយើងទេហ្នឹងហើយ inductor ហ្នឹងគេធ្វើមកផ្សេងបាទដុំភ្លើងហ្នឹងផ្សេងហើយតែអញ្ចឹងយើងវាមានខ្ទួយត្រីមួយខាងមួយអញ្ចឹងយើងយកទៅរុំចង់និយាយយកទៅយកទៅភ្ជាប់ជាមួយប្រឡងបាទភ្ជាប់ជាមួយប្រឡងតែខ្ញុំអត់ទេតែពេលមកដល់អញ្ចឹងទៅខ្ញុំកាត់ខ្ទួយត្រីទាំងសងខាងហ្នឹងចេញខ្ទួយត្រីខាងត្រង់ស្វមួយខ្ទួយត្រី ខាង inductor ហ្នឹងមួយខ្ញុំកាត់ចេញ ហើយខ្ញុំមកកោសខ្សែបាទខ្ញុំកោសខ្សែឲ្យវាវាស្ពាន់ហ្នឹងវាចេញឲ្យក្រហមទៅហ្មងដើម្បីយើងរុំហើយយើងសាភ្ជាប់ចូលគ្នាអញ្ចឹងមានន័យថាសាច់វាចូលគ្នាបានល្អជាងដែលយើងយកប្រឡងមកបញ្ជាប់ចូលគ្នាបាទមានឱកាសក្តៅខ្លាំងនៅកន្លែងតំណបាទអូខេអានេះចំណុចទី1ដែលថាខ្ញុំលំអិតណាស់ដែលខ្ញុំរៀបហ្នឹងណាបងប្អូនបាទមួយទៀតហ្នឹងហើយមួយទៀតបងប្អូននៅឆ្ងល់ថាហេតុអីបាទ inverter ដែលខ្ញុំរៀបហ្នឹងប្រភេទដែលថា main board ហ្នឹងសិតតែពណ៌ក្រហមបាទ main board ពណ៌ក្រហមបងប្អូន main board ហ្នឹង គឺមាន technique របស់វាហ្នឹងហើយពណ៌ក្រហមពណ៌ខៀវគឺវាប្រភេទខុសគ្នាជួនកាលពណ៌ក្រហមគេចង់និយាយថាខ្ញុំជឿរើសពណ៌នេះល្អបំផុត MOSFET វាលេខវាក៏ធំអំពៀវាក៏ធំ ក្នុងមួយគ្រាប់ MOSFET មួយវាស៊ីវា ទទួលបានទៅ400អំពែតែអានេះ24 MOSFET ហើយអញ្ចឹងមាននិយាយថាមានន័យថា24 MOSFET mainboard នេះវានឹងបញ្ជាតង់សួរមួយនេះមានន័យថាលើសលើសបាទលើសលើសស្គួរពាក់កដាលបាទបងប្អូនអានេះចង់មកបញ្ជាក់បន្តិចហ្នឹងហើយមានបងប្អូនខ្លះចិត្តតែសួរថាអឺបង MOSFET ប៉ុណ្ណេះទទួលបានអត់បាទដំដំភ្លើងឬដំភ្លើងត្រង់ស្វរដូណាត់នេះទទួលបានប៉ុណ្ណាអីប៉ុណ្ណី បាទអូខេហ្នឹងហើយថ្ងៃនេះខ្ញុំដូចថាវាមិនអស់ចិត្តបាទខ្ញុំចេះតែគិតគិតគិតនៅមានឱកាសថ្ងៃណាមួយខ្ញុំធ្វើវីដេអូឲ្យមើលបាទអូខេនៅចាប់ដើមរៀបបងប្អូននៅក្នុងនេះនៅមាន discounter មួយ200អាំពែ discounter អគុយបាទហ្នឹងហើយហើយ main board មួយនេះវាពិសេសត្រង់ថាគេផលិត main board ប្រភេទនេះគឺបាទចង់និយាយថាពណ៌ក្រហមហ្នឹងហើយហើយមុខមាត់វាអញ្ចេះបងប្អូន វាខុសនឹងមានបត់ពណ៌ខៀវបាទមានបត់ពណ៌ខ្មៅវាផ្សេងគ្នា គឺវាក្រុមហ៊ុនខុសគ្នា តែខ្ញុំជ្រើសរើសមានបត់មួយនេះវា គិតថាវាល្អបំផុតហើយនៅបណ្ដាញអ្នករៀប inverter ຂະໜາດធំធំຂະຫນາດឧស្សាហកម្មបាទមានបត់មួយនេះវាក្រនបើជាងពណ៌ផ្សេងផ្សេងបាទអូខេ inductor នេះប្រភេទ inductor 600 ampere ហ្នឹងហើយដែលថា ខ្មែរគេហៅថាឈោកហ្នឹងបាទឈោកហ្នឹង inductor ហ្នឹងវាជួយចម្រាញ់អំពែជួយចម្រាញ់ភ្លើងឲ្យ ភ្លើងដើរស្មើទាញអាគុយមកកុំឲ្យកត្រាក់ខ្លាំងពេកបាទអូខេហើយខ្សែពណ៌លឿងពីរនេះ គឺជាខ្សែ220ចេញពីតុងស្វូនឹងឯងបាទហើយប្រើលេខធំធំបងប្អូនប្រើលេខធំធំហ្នឹងហើយលួសក្រហមសុតត្មងលួសក្រហមមកអឺ ម៉ាកស្អីទេតែលួសក្រហមរបស់របស់អ៊ីតាលីបងប្អូនរបស់អ៊ីតាលីគឺខ្ញុំកំងរុំដោយត្រង់ហ្មងហើយបើថាយើងទៅទិញគេធ្វើមកលក់សត្វស្រាប់ហ្នឹងជួនកាលគេលាយលួសលួសដេរ៉ាណាហើយតម្ងន់របស់វានេះ30ជាងគីឡូបងប្អូនហើយយើងថ្លឹងខ្នាត10គីឡូវ៉ាត់ដូចគ្នាយើងទៅថ្លឹងអាគេគេគេរុំមកស្រាប់ហើយនឹងយើងកំងរុំហ្នឹងគឺតម្ងន់វាខុសគ្នាបងប្អូនតែគេធ្វើមកលក់សត្វស្រាប់ហ្នឹងជួនកាលតែ28គីឡូ បាទ30គីឡូហើយ30គីឡូស្ដើងស្ដើងបាទអានេះ38គីឡូបាទគ្រប់យ៉ាងកំងពិសេសទាំងអស់បងប្អូនបាទអូខេហ្នឹងហើយហ្នឹងហើយកន្លែងធ្វើការរៀងស្មុកស្មាញតិចហើយបាទគឺកន្លែងជាងវាអញ្ចឹងឯងបងប្អូន បាទអត់មានអីច្រើនបងប្អូន គឺចង់មកបង្ហាញប៉ុណ្ណឹងបាទហើយຂະຫນາດ10គីឡូវ៉ាត់នេះគឺខ្ញុំរៀប ទូហ្នឹង2បាទ2ឈុតហើយទូមួយហ្នឹងគឺយើងញាត់បានទៅត្រឹមតែត្រង់ floor មួយហើយនឹង main board មួយបាទ discounter 200 ampere មួយចង្ហាលតិចតួចទៅបាទហើយដាក់យកដាក់អីដើម្បីចេញភ្លើងមកជើងចង្ហាលហ្នឹងគឺវាមានភ្លើងបាទទង floor ប្រភេទនេះវាមានធ្វើខ្សែ10 volt បាទ AC 10 volt ហ្នឹងហើយហើយយើងឆ្លងកាត់យកទៅដើម្បីប្រើការក្នុងទូធ្វើដាក់ជាភ្លើងក៏បានបាទ ហើយជាពិសេសទៅគឺយើងដាក់ចង្ហាលផ្លុំកម្ដៅបាទនៅក្នុងទូអូខេបាទបងប្អូនខ្ញុំធ្វើពីឈុតក្នុងប្រព័ន្ធមួយខ្ញុំធ្វើទូនឹងពីរបាទទូមួយទៀតគឺប្រភេទទូ controller charger ហ្នឹងគឺវាមានប្រព័ន្ធគ្រប់យ៉ាងទាំងអស់ខ្ញុំបំពាក់ទៅក្នុងហ្នឹងគឺមាន auto RTS ដូចបងប្អូននៅឃើញវីដេអូខាងថ្ងៃមុនហើយ អូតូ RTS មិនភ្លើងគីឡូចូលមកស្គួរបាទភ្លើងគីឡូគឺភ្លើងរត់យើងឯងចូលមកស្គួរបាទហើយនឹងភ្លើង inverter ប្រើការហើយនឹងគ្រប់គ្រប់យ៉ាងវាអូតូទាំងអស់ហើយទាំង solar ក៏ចូលមកជាមួយអានេះយើងនិយាយចំពោះទូមួយទៀតបាទអូខេហ្នឹងហើយហើយក្នុងអេត្រង់នេះគឺមាន ការកំណត់លំអិតមែនតើបងប្អូន កំណត់លំអិតហ្នឹងហើយយើងកំណត់ថាឲ្យភ្លើងអាគុយហ្នឹងវាធ្លាក់ទៅដល់ប្រហែលវ៉ុលយើងយើងកំណត់ថាអាគុយ ឧទាហរណ៍ថា48វ៉ុលយើងកំណត់ទៅថា44វ៉ុលឧទាហរណ៍ណា44វ៉ុលឲ្យផ្ដាច់គឺវាផ្ដាច់តាមកំណត់របស់យើង ការពារអាគុយកុំឲ្យអាយុខ្លីបាទហ្នឹងហើយគឺក្បួនកំណត់របស់វាហ្នឹងគឺវាមានសពេកគ្រប់យ៉ាងបាទវានៅលើជំនាញរបស់ជាងដែរបងប្អូន យើងមិនដឹងគេថាអាគុយ48វ៉ុលហេតុអីបានកំណត់ដល់44វ៉ុលឲ្យផ្ដាច់អញ្ចឹងនៅសល់មួយកណោទៀត វាមិនមែនទេបងប្អូនគឺគឺវិធីការពារអាគុយកុំឲ្យវាអាយុខ្លីដូចគេប្រាប់ថាបើសាច់គេប្រាប់ថាអាគុយរបស់គេនេះគេធានា10ឆ្នាំហេតុអីបាននៅយើងទៅប្រើតែ5ឆ្នាំអេងបាត់មានន័យថា inverter ហ្នឹងឲ្យមានការកំណត់ត្រឹមត្រូវតែរបស់ខ្ញុំគឺខ្ញុំកំណត់ត្រឹមត្រូវទាំងអស់បាទតាម សង្ដាហ្នឹងហើយក្នុងអាគុយនីមួយៗខ្ញុំកំណត់តាមប្រភេទអាគុយឧទាហរណ៍ថាអាគុយជែលអាគុយទឹកអាសិចអាគុយលី थियम គឺកំណត់ ផ្សេងផ្សេងគ្នាវាអត់មានដូចគ្នាទេបងប្អូនអូខេថ្ងៃនេះនិយាយហាងច្រើនទៅហើយបាទនឹងហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះបើថា បងប្អូន មានការងឿងឆ្ងល់អីក៏អាចបាទ comment ពីខាងក្រោមមកអាចសួរបន្ថែមមកទៀតបាន ណាបាទអរគុណច្រើនអរគុណអរគុណ